างใส่ห้าบาทโอ้หลังเราไม่จับไปย้ำไปมาเออมาเออมาอืมมาพลังที่มาบ้านมาโอเคโอ ត្រៀមត្រៀមត្រៀមប្រកួតបាទបានបីស្មើបាទអានេះ3ខាងកងពលលេខ3បាទហើយជាមួយនឹងខាងស្មាត់ហាបាទវាយនៅត្រាសួនបាទបាទការប្រកួតចាប់ដើមបាទឥឡូវសវិតចេញពីខាងផលិតមកកងពលលេខ3បាទ ម៉ូវេស្វីសមួយបាទផលិតស៊ីស្វីសបានមួយបាទ10បាទបាទនេះផលិតខាងកងពលលេខ3បាទជាមួយស្មាត់ហាបាទបាទប្រចាំនៅត្រាងសួនហ្មងបាទអូស្វីសកាចមែនតើបាទចាប់ដើមភ្លាមស្វីសស៊ីពីរគ្រាប់ភ្លាមតែម្ដងបាទបាទជឿតែជក់ចិត្តទេបាទប្រសិនគុណថ្ងៃនេះបាទ បាទស៊ីបាន2គ្រាប់បាទបាទហៅតាក់វីឡេបន្តិចបាទបានឡូដូស្វីសបាទឥឡូវស្វីសចេញពីខាងផានិតទៅវិញបាទ2-0បាទខាងផានិតកងពលភូមិលេខ3បាទ2បាទ អូស្វីសល្អមែនតែនបាទចោតមែនតែនស្វីសបាទអូអូខេកែបាននេះបាទល្អមែនតែនបាទលះហាស់មែនតែនបាទក្រុមខាង ក្រុមខាងសេហាបាទអូខេផ្ទះពីលើបាំងមកបាទ បាទល្អមែនតែនបាទបន្ទុក3បាទ3ទល់0បាទបាទខាងកំពូលធំលេខ3បាទបាន3គ្រាប់ហើយបាទអឺអូខេស្វីហៅចេញខាងក្រៅបាទស្វីវាយដល់ផលិតបាទនៅស្មាត់សិកោពណ៌បែបត្រួយជែកហ្នឹងបាទផលិតកំពូលធំលេខ3អូហៅដូចគ្នាបាទស្វីបាទអូខេអកសើគ្នាបាទហើយបាទបោះបាល់ចោលមកគ្រាប់នេះបាទស្ដាយមែនតែនបាទបាទ1ទល់នឹង3បាទ អត់មានណាខុសទេបាទអុកសើរៀងខ្លួនបាទបាល់កែជិះពីអ្នកផ្លាស់សេមកបាទអូខេចាប់បានស្អាតវិញហើយអូខេបណ្ឌិតវាយបាល់ទាបបាល់លឿនបាទអូខេ3ទល់1បាទខាងស្មាត់ហានោះបាន1បានក្របហើយហើយខាងបណ្ឌិតនេះបាន3ក្របហើយបាទ3ក្របនៅក្នុងហ្នឹងបណ្ឌិត CSV ហប់2ក្របបាទ ស្វីសកាចមែនតែនបាទបាទពីដើមទីអញ្ចឹងបាទស្វីសកាចមែនតែនអូបាទស្វីសល្អបាទហើធ្លាក់ចុះហ្មងបាទបាទហើចុះចតព្រាមតែហ្មងស្វីសនេះបាទល្អមែនតែនបាទពីរទល់3បាទបាទស៊ីទៅស៊ីមកទេបាទស្វីសបាទអូអស់បាទ សរសើរមែនបាទស្វីសនេះបាទបើយើងមើលពីមុខបាល់មកឃើញបាល់ហើររេចុះរេឡើងហ្មងបាទអញ្ចឹងអ្នកចាប់អកសើគ្នាផងហើយស្វីសរេផងមកបាទចាប់មែនតើបាទបាទស្វីសរេហ្មងបាទមើលយើងមើលគៀកមែនតើអូវិសអកសើទៀតបាទស្ដាយមែនតើបាទ បាទពិន្ទុ3ស្មើឥឡូវបាទកាចមែនតែនស្វីសបាទស្បាត់ហាធ្វើម៉េចបាទ អាចដល់ផលិតបាទវាយទៅប្លោះកដាលុញបាទខ្លាំងមែនតើស្វីហ្នឹង ត្រាវែបាទប្រាស់មួយនិងប្រាស់ណាទេបាទនៅប៉ះសេប៉ះឡុងស្អាតមែនតែនបាទឃើញបាល់ចង់វាយហ្មងបាទបាទពិន្ទុ3ទល់3បាទអូបាល់បោកដូចអត់មើលឃើញបាល់ទេបាទលឿនមែនតែនបាទ បាល់បោកអត់សមោលមើលអត់ឃើញមែនលឿនមែនតើបាទដោបាទ3ស្មើដោអូដល់បានលឿនពេកទៅមិនដឹងថាត្រូវធ្វើម៉េចបាទបាទ4ទល់នឹង3បាទ បាទខ្សែត្រង់ណាទៅទស្សនិកជនអ្នកទស្សនាវិញបាទតែ4ទល់នឹង3បាទឥឡូវស្វីសថៃជិះមកទៀតហើយបាទស្វីសរេរំបាទរេរំបាទអ្នកស៊ីស្វីសគេគេស៊ីស្វីសវិញបាទមានទៅមានមកបាទមុននឹងផលិតគាត់ស៊ីស្វីសអ្នកវាយស្វីសណាឥឡូវអ្នកវាយស្វីសស៊ីផលិតវិញបាទស៊ីទៅស៊ីមកបាទបន្ទុក4ស្មើបាទអឺ ទះយោដៃបាទបាទតូចជាងមែនអាមៀតតូចជាងមែនតែតិចនិចខ្លាំងជាងបាទវាយយោដៃបាទ ពីលើបន្តិចយកដៃបាទអឺ sport champion បាទអូខេ switching ពីនិតទៅទៀតបាទ switch មកក្រងគ្រាប់ធ្ងន់ហ្មងបាទអូខេស្មាត់ថាអឺបាទបាល់វាធ្លាក់មកមុខពេកបាទ អញ្ចឹងទៅវាគៀកបារាសបានធ្វើមិនទេបាទបាទអូខេផលិតចោះកដាឡមែនតើមកស្វីបាទ បន្ទុក6បាទ6ទល់នឹង4បាទ CP ក្របអាខូចមួយក្របអូខេឥឡូវ switch នេះខាងស្មាត់ហាមកវិញបាទ switch ថៃបាទបាទខ្សែត្រង់ដូចគ្នាបាទ ឲ្យទៅចាប់ស្វីបានផ្ដាច់បានដូចគ្នាអញ្ចឹងបាទអញ្ចឹងបាល់ខ្លាំងខ្លាំងគឺខ្លាំងមកស្វីហ្នឹងហើយបាទបើស្វីអាចក្លុកបានគឺអាចរកបន្ទុកបានអាចរកជ័យជំនះបានបាទបាទតាក់ពីឡេបាទអត់បានល្អទេមកមួយក្របនេះអូខេឥឡូវស្វីហៃត្រៀមចេញមកខាងស្មាត់ហាបាទ អូខេវាយបោកបាំងជាងក្រៅបាទដូរស្វីសដែរបាទបាទស្វីសចោតល្អមែនតើបាទអូខេត្រាវែកអត់រួចទេបាទបាទប៉ាសេរីរុញឲ្យគេអត់ដល់បាទអញ្ចឹងទៅវាយដូចជាអត់ពេញដៃបាទ បើចំចុងដៃបន្តិចជាប់ប្រដាស់ទំនងបាទខ្លាំងគាត់នៅចាប់ពីញ៉ាំហើយបាទ ចូលដែរបាទតែមកអីទៅក្រៅបាទបាទបន្ទុក75បាទអេស្វីស្អាតមែនតែនបាទអឺផលិតផលិតចូលចិត្តរឿងត្រាវះខ្លីនឹងមកវាយស្អាតមែនតែនបាទ វាយអត់ខ្លាំងទេបាទផ្ទះថ្នមថ្នមទេបាទតែវាយចាក់រោទិសដៅបាទវាយល្អត្រាវះខ្លីបាទឥឡូវស្វីត្រៀមចេញពីប៉និតទៅបាទអឺចោតល្អដែរបាទតែចេញនៅខាងឆ្វេងបាទបាទខាងស្វាត់ហាបាន5ហើយខាងផនិតកងពលធំលេខ3បាទបាន7គ្រាប់ហើយបាទបាទចាប់ពីស្អាតបាទ Mm. ផលិតខ្សែត្រង់បាទផ្ទះมันខ្លាំងទេបាទផ្ទះ1ឡូมันមកមកស៊ីបាទបាទ5 7ដុល្លារស្វីបាទអូខេឥឡូវស្វីត្រៀមចេញពីខាងផលិតទៅបាទ maintain service បាទបាទផលិត គឺគាត់បកកាយចោះហ្នឹងហ្មងបាទចោះត្រង់កដាលមុខក្រោយបាទអូខេ8ទល់5ដុល្លារដុល្លារតារាងបាទដុល្លារតារាង ទេដូរតារាងវិស8ទល់5បាទអឺបាទបាទប៉េប៉ោប៉េប៉ោប៉ះដៃស្មាត់ហាទៅក្រៅបាត់បាទ វីពិបាកចាប់មែនតើបាទបើយើងមើលទៅយើងចូលចូលតារាងដូចគ្នាក៏ពិបាកចាប់ដែរបាទមើលទៅបាទ9ទេបាទ9ទល់5បាទបាទបន្ទុក9ទល់5បាទខាងប៉ានិតក្នុងប៉ូលធូលី3បាន9ក្រោយបាទហើយខាងស្មាត់5ទៅបាន5ក្រោយទេបាទបន្ទុកដែលឡើងបាទគឺដោយសារស៊ីសវីសបាទបាទសវីសឲ្យតែមានសវីសហើយបាទអាចរកអាចរកក្របបាននាំមុខទៅបាទ ស្រីផលិតគឺល្អមែនតើបាទអូខេ9ទល់5មកស្វីចេញពីខាងផលិតអូបបាក់ស្មានមែនតើបាទស្វីវាយធ្លាក់ខាងមុខធ្លាក់មុខមែនតើបាទដូចជាអត់ដឹងខ្លួនយ៉ាងម៉េចបាល់ចាប់អត់បានមែនបាទបាទ10ទល់នឹង5បាទខុសគ្នាពាក់កណ្ដាលផ្លូវហើយបាទឥឡូវដូរយុទ្ធសាស្ត្របាទ ចាប់3នាក់តែម្ដងបាទអូសវិស៊ីរហូតទេបាទអូខេបាទអូខេអេបាទឲ្យចាប់សវិសបានបាទដឹងតែធ្វើស៊ីបាទឲ្យប្លុកសវិសថែមទៀតគឺទប់លេងជាប់បាទតែពិន្ទុ15អាចនៅទប់គ្នាបាន បាទអាចនៅចរចាគ្នាបានបាទបាទ10ទល់នឹង5បាទ ខ្សែត្រង់បាទតែចេញក្រៅបន្តិចបាទបាទបន្ទុកឡើង6បាទខាងស្មាត់ហាឡើង6បាទ6ទល់នឹង10បាទអូខេបាទស្វីក៏ខ្លាំងគួរសមដែរបាទតូចតែមានទេបាទអឺបាទវាយបោកជាងក្រោកយកដៃបាទ 10ទល់6បាទអូខេផលិតចេញស៊ីមកហើយបាទអឹបអូខេល្អមែនតើបាទហាបោកមកឆ្ងាញ់បាទបោកពីមុខស្មាត់ផលិតហ្មងបាទផលិតអត់អាចធ្វើឲ្យកើតក្រៅពីលុតឆ្កងចុះទេបាទដូរស្វីសបាទឥឡូវស្វីសចេញពីខាងស្មាត់ហាទៅបាទ ស្វីសថៃឥឡូវធន់ធន់ទៅហើយបាទបាទចាក់ពីលេបន្តិចបាទខាងផានិតបាទកងពលធំលេខ3បាន10គ្រាប់ឥឡូវនាំមុខហើយខាងស្មាត់ហា6គ្រាប់បាទអូខេស្វីសត្រៀមជាងខាងដែរបាទធន់មែនតើបាទ អូខេបាទវាយល្អមែនទែនបាទផ្ទះបន្តិចខាត់ទៅខ្សែត្រង់បាទហប់តល6បាទអូខេឥឡូវស្វីសត្រៀមចេញពីស្មាត់5បាទដូរស្វីសស្មាត់5វិញបាទ ដាច់ដោយផលិតត្រាវាបាទអូខេលើចាប់ស្វី3នាក់បាទបាទផ្ទះតម្លាក់មុខតលតាស៊ីបាទបាទស្វីនឹងគឺកំពូលស្វីចោះហើយបាទចោះគ្រប់កន្លែងទាំងអស់បាទ បាទ11ទល់6បាទបាទបាទ12ទល់6បាទ េប៉ះហ្វីឡេបាទខូចទេបាទ12 6បាទខុសគ្នាពាក់កណ្ដាលផ្លូវបាទបាទខាងស្មាត់ហាគាត់ធ្វើការងារធ្ងន់ដែរបាទដើម្បីតាមបាទខុសគ្នាពាក់កណ្ដាលផ្លូវបាទ បាទឡើងបន្ទុកមកក្រោយបាន7បាទ7គប់12បាទរកបន្ទុកបានមកក្រោយបាទបាទតាក់ពីលេបន្តិចបាទវាយខ្សែត្រង់ហើយ switching parameter អូខេត្រូវបានបាទបាទបាច់ដោយស្មាត់ហាបាទប្រះមួយនឹងនៅ ណាទេបាទបាល់ឡុងល្អមែនទែនបាទបាទអ្នកទស្សនាឃើញបាល់នេះក៏ចង់វាយគ្រប់គ្នាដែរបាទពិតជាឡុងល្អមែនទែនបាទ សេលឿនមែនតើបាទបាល់បាល់បាល់ទៀបខ្លីបាទល្អមែនតើបាទបាំងអត់តាន់ទេបាទធ្វើអត់បានទេធ្វើបានល្អទេបាទស្វីសក្របនេះបាទ ស្មាត់ហាចេញស្វីសហើយបាទអាស្វីសស្អាវស្អាវទៀតបាទបាត់អត់ជាប់ ទេបាទអូយទល់មួយ បាទបាត់អត់ជាប់ទេបាទអូខេផលិតចេញស្វីមកទៀតហើយបាទ 12ទល់7បាទបើខាងស្មាត់5ទៅម៉ោង7គ្រាប់នៅឡើយទេបាទត្រូវការធ្វើការប្រឹងប្រែងបន្តទៀតបាទដើម្បីតាមតាន់បាទអអត់ល្អទេបាទស្វីបាទ លើកឡុងឡុងទេបាទដល់តែដាច់ទេបាទបាទទស្សនិកជនស្ទាត់ដៃគ្រប់ត្រូលស្មាត់ហាមែនតើបាទបាទលើកទៅចិត្តបាទប្រឹងតទៀតបាទតាមឲ្យទាន់បាទតាមត្រូវឲ្យយកជ័យជំនះបានទៀតបាទទៅ12គ្រាប់ទេបាទ12ទល់7បាទអូខេស្វីសចេញសុខហាទៅហើយបាទខ្សែប្រងបាទយើងថ្នមថ្នមអត់ទាន់ជាងខ្លាំងទេបាទ ល្អមែនតែនបាទផលិតណាបាទត្រាវាខ្លីមែនតែន1ម៉ែត្រពីកាឡេបាទបាំងមួយវារៀងស្ទើរទៀតហ្នឹងគឺបាទក្លុកមកស្រឡាញ់មែនតែនបាទបាទស្វីត្រៀមទីមកទៀតបាទចេញបាទជាកន្លះម៉ែត្របាទ បាទស្វីសក្លុកវាងបានដើមដើមដើមទឹកបាទរយៈពេល20នាទីកន្លងផុតទេបាទអញ្ចឹងរៀងធ្លាក់ដៃតិចបាទបាំងអត់តាន់នេះបាទហក់ទៅបាល់ចេញមកបាត់នេះបាទតិចនិចល្អមែនតើមកអ្នកប៉ាសេអ្នកវាយបាទ បាញ់បាល់លឿនរត់មកសង់សង់គ្នាវាយស្អាតមែនតែនបាល់នេះបាទមិនទៅសើមិនបានបាល់ល្អអូខេថ្នមល្អមែនតែនបាទដឹងបរះណាទេបាទមួយទល់មួយនេះបាទអូខេ បាទស្វីសត្រៀមជាងពីម៉ាត់ស្មាត់5ទៅបាទបាទកដាលប្រាវាខ្សែត្រង់បាទបាទបាទស៊ីកដាលអត់បានបាទអូខេអូបោកចូលថ្នាក់ដែរបាទការវត្តចូលក្នុងបាទម៉ូវេទៅក្រៅបាទបាទបន្ទុក12ទល់7ដែរបាទ យើងឃើញថាផលិតគាត់រៀងធ្លាក់ដៃបន្តិចឯងបាទសវិសប្រមាណក្របនេះមានចេញមានអីច្រើនបាទទេបន្ទុក7ដល់12ទៅ7បាទឥឡូវត្រៀមសវិសចេញពីស្វាត់5ទៅបាទបាទព្យាយាមសវិសកុំឲ្យខូចល្អបាទបាទល្អបាទល្អបាទដមីឯងបាទអូខេល្អមែនតែនបាទល្អមែនតែនបាទបាល់ល្អមែនតែនបាទអូ my god ស្ដាយបាល់មែនតែនសវេបានហើយវ៉ាដាច់បាទ បាទសោកស្ដាយជាដូចស្មាត់ហាបាទក៏គិតថាបានល្អដែរបាទតែគេបាំងអត់ជាប់ច្រើនក្របឯងបាទខ្ញុំជាប់មួយក្របឯងគេសុំជាប់មួយក្របបាទ12 7បាទដូរស្វីតដែរបាទឥឡូវប៉និតដូរទីតាំងវាយស្វីតបាទខ្ញុំចោះខាងណាវិញទេបាទអត់បានល្អទេបាទយើងសង្កេតឃើញថាស្វីតប៉និតរយៈពេលប្រហែលនាទីចុងក្រោយនេះឃើញថាខូចខូចរហូតបាទ អត់មានអាចរកគ្រាប់បានទេពិន្ទុនៅនឹងត្រឹម12បាទ12ទៅ7អូខេសូមតការទស្សនាទាំងអស់គ្នាបាទឥឡូវស្វីត្រៀមជាពីស្មាត់ខាងស្បាត់ហាបាទបាទទាញខ្សែត្រង់អត់បានបាទបាល់ហើរចេញបន្តិចបាទ ខេផលិតត្រៀមចេញស្រីមកបាទអូខេបាល់ចូលក្បាលហើយប៉ះដៃទៀតបាទអញ្ចឹងវាពីរប៉ះបាទដូច្នេះគេឲ្យទេបាទនេះគឺជាច្បាប់បាល់ទះបាទបើប៉ះក្បាលអត់ប៉ះដៃទេគេឲ្យបាទតែបើសិនជាប៉ះដៃហើយដល់ដល់ក្បាលទៀត មានតែពីរប៉ះហើយអត់ឲ្យទេបាទស្វីកាច់មែនតើបាទបាទទស្សនិកជនគ្រប់ត្រូលស្មាត់ហាច្រើនបាទបាទបន្ទុកឡើងមួយទៀត8ទល់12បាទបាទទស្សនិកជនបាទច្រើនមែនទែនថ្ងៃនេះបាទជើញទស្សនាទាំងអស់គ្នាបាទទស្សនិកជនច្រើនមែនទែនបាទបាទស៊ីមក្រខូចមកក្រអត់បញ្ហាទេបាទ8ទល់12បាទ ទប់ស្វីសឲ្យបានអត់ស៊ីស្វីសទេគឺអាចអឺដោះស្រាយបញ្ហានេះបានបាទបាទអូខេថ្នាក់ស្អាតមែនទែនបាទអូខេល្អមែនទែនបាទដាច់បាទសំខាន់វាយដាច់បាទអឺឃើញថាសិស្សជនមានការគ្រប់គ្រងខ្លាំងមែនទែន ខេ8ទៅ12បាទកាន់តែល្អមើលមែនតើនេះបាទបាទអឹមបាទអត់ចោះទេបាល់នេះបាទហើយចេញតិចបាទបាទ12 8បាទ switch 100បាទទេត្រូស្អាតមែនតើបាទ អមែនតើបាទអូខេទស្សនិកជនសូមស្នើបាទសូមសេវីសឲ្យចូលចូលមកបាទកុំឲ្យចេញ បាទស្ដាយបាទមកក្របមកក្របបាទអូខេទស្សនិកជនមានការគ្រប់គ្រងខាងស្មាត់ហាច្រើនមែនតើបាទអូល្អមែនតើបាទបាទនាំនេះផ្លឹកទាំងអស់គ្នាបាទបាល់ធ្លាក់ចូលទីមកអេមបាទស្អាតមែនតើបាល់នេះបាទមិននឹកស្មានបាល់ធ្លាក់អញ្ចឹងសោះបាទ ខ្សែត្រង់ខ្លីមែនតើល្អមែនតើបាទ9 10វាបាទតែខាងស្បាត់ហាគាត់អាចធ្វើបានអត់បាទតែអាចតាមតាន់នេះបាទសូមជើញទស្សនាទាំងអស់គ្នាបាទបាទរយៈពេល25នាទីកន្លងផុតអីបាទបន្ទុក12ទល់នឹង9បាទបាទ12ទល់9បាទបាទចោះកដាលបានបាទ អូបាទប្រឡោះបាំងបាទចូលប្រឡោះដៃបាទចូលប្រឡោះដៃបាទបាទ12ទល់9បាទបាទឡើងតាំងពី5គ្រាប់មកបាទអូខេប៉និតដោដោខាងទៀតទេបាទតើគាត់ត្រៀមចោះទៅប្រឡោះណាបាទបាទគាត់កំពូលអ្នកចោះសវិសហ្នឹងបាទអូខេឆ្នក់ស្អាតមែនតើបាទ មែនតែនបាទបាទទស្សនិកជនមានការគ្រប់គ្រងច្រើនមែនតែនបាទបាទច្រើនមែនតែនបាទបាទបាទគាត់ផ្ទះដៃអបអសាតូបាទនៅពេលដែលខាងស្មាត់ហាវាយផ្ដាច់មួយមួយបាទបាទមានការគ្រប់គ្រងខ្លាំងបាទ9ទល់12បាទ9ទល់12បាទសូមជើញទស្សនាបងប្អូនបាទអូខេល្អមែនតើបាទ អូបោកចំស្លក់ផលិតបាទអូតាក់ហ្វីឡេបាទស្ដាយមែនតែនបាទពិតជាស្ដាយមែនតែនបាទស្ដាយជំនួសស្មាត់ហាបាទ12 9ដុល្លារបាទ មេស្វីសគ្រឿងខ្ញុំផលិតបាទចាប់ស៊ី3នាក់ហ្មងបាទបាល់ចេញមកតែគិចអត់រួចបាទបាល់លឿនពេកបាទត្រៀមយកផងឲ្យផងបាទមកសមាជិកដើរចេញ13បាទបាទ13ទៅ9បាទ ប្រាស់ទៅចេញក្រៅបាទ14បាត់ហើយបាទ14 9បាទ 9បាទបាទបាទនាំនេះស្ងាត់ទាំងអស់គ្នាបាទបន្ទុក14 9បាទអូខូចស្វីសទៀតបាទចាញ់ក្របហើយខូចស្វីសទៀតបាទ អូស្វីសទៀតទេបាទអត់អាចយកជ័យជំនះបានទេបាទបាទដងស្វីសវាវាយដោយស្បាត់ហាបាទ ខេគាត់នៅចេញស៊ីមកទៀតទេបាទក្របចុងក្រោយរបស់គាត់បាទតែគាត់អាចរកក្របចុងក្រោយបានអត់បាទទស្សនាទាំងអស់គ្នាបាទអូខេចូលថ្នាក់ស្អាតមែនតើបាទខ្សែត្រង់ភ្លឹងបាទបាទថ្មីបាទតែបន្ទុកខុសគ្នាឆ្ងាយមែនបាទតែទស្សនិកជននៅតែគ្រប់ត្រូលបាទគ្រប់ត្រូលឲ្យឲ្យតែវាយដាច់បាទបាទ បាទនៅតារាងនេះហាក់ដូចជាផ្លែកបន្តិចណាទស្សនិកជនគ្រប់ត្រូលច្រើនមែនតើបាទតាមអត់តាន់ទេបាទបាទឆ្វេងស្ដាំអញ្ចឹងតាមអត់តាន់ទេបាទ បាត់ហាដដែលបាទឲ្យតែចាប់ស្វីសបានបាទអាចនៅនិយាយគ្នាទៀតបានតែបើសិនជា Moway ស្វីសហើយគឺចប់ហើយបាទគ្រាប់ចុងក្រោយបាទបាទស្មាត់ហាគាត់ហាក់ដូចជាធ្លាក់ដៃបន្តិចទេបាទ

លេងស្វីសដែរបងតែខូចស្វីសរហូតមកចាក់ពីលើបងខាងនោះស្មាត់ប៉ុណ្ណេះគាត់លេងវាយហើយបាទគាត់ឲ្យអ្នកប៉ាសេវាយស្វីសវិញហើយ ពិនិត្យគាត់វាយស្វីសវិញឯងបាទក្របចុងក្រោយតើតើគាត់អាចរោបានអត់បាទដាច់បោយស្បាត់ហាបាទខ្សែត្រង់ដដែលបាទក្របចុងក្រោយហ្នឹងមិនអោយកណាទេបាទ ខេស្វីសត្រៀមចេញពីខាង ស្មាត់ហាបាទអូខេស្វីសត្រៀមចេញពីបណ្ឌិតមកបាទប្រកចំខ្លាចបងគាត់ វាយខ្សែត្រង់បាទផលិតតាមតនដែរបាទតែយកបានល្អទេបាទអូខេស្វីសចេញទៅខាងស្វាត់ហាបាទអត់ល្អទេស្វីសបាទ ណិតវីក្បាលហើយបាទស៊ីអត់ស៊ីសវិសបាទស៊ីមួយកណោមកហើយតែគ្រាប់ចុងក្រោយហ្នឹងរត់ឃើញបាទបាទគាត់ធ្វើមុខជូរហ្មងបាទគ្រាប់ចុងក្រោយរត់មិនឃើញបាទបាទផ្ដាច់ដោយស្មាត់កែវបាទ ផលិតធ្វើតរស៊ីបាទបាទសាច់បាទ10 10អឺ10បាទ15 15ទៅ9គ្រាប់បាទ